កុំភ្លេចចូលរួមឲ្យបានច្រើនកកកសង្ក្រានខេត្តស្វាយរៀងនឹងបន្តរហូតដល់បំណាច់ខែមេសាឆ្នាំ2023នៅតំបន់ត្រជាក់ចិត្ត នៅថ្ងៃទី18ខែមេសាឆ្នាំ2023យោងតាមការចុះផ្សាយរបស់ Page សង្ក្រានស្វាយរៀងបានឲ្យដឹងថាសង្ក្រានខេត្តស្វាយរៀងនឹងបន្តរហូតដល់បំណាច់ខែមេសាឆ្នាំ2023នៅតំបន់ត្រជាក់ចិត្តរយៈពេល4ថ្ងៃ គឺរៀងរាល់ថ្ងៃសៅរ៍អាទិត្យខែមេសាឆ្នាំ2023ចាប់ពីម៉ោង1រសៀលរហូតដល់ម៉ោង5ល្ងាចតទៅយោងតាមអនុសាសន៍របស់អាយដាមអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងដើម្បីបន្តភាពសប្បាយរីករាយជូនដល់ប បងប្អូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរក្រមការងារសង្ក្រានខេត្តស្វាយរៀងសហការជាមួយ អង្គភាពរដ្ឋកោទឹកខេត្តស្វាយរៀងនិងបន្ត ដំណើរការកម្មវិធីតំបន់ត្រជាក់ចិត្តនៃកម្មវិធីសង្ក្រានខេត្តស្វាយរៀងរៀងរាល់ថ្ងៃសៅរ៍អាទិត្យរហូតដល់បំណាច់ខែមេសាឆ្នាំ2023តទៅតាមកម្មវិធីដូចខាងក្រោមថ្ងៃសៅរ៍និងថ្ងៃអាទិត្យទី22 23ខែមេសា ឆ្នាំ2023ចាប់បើកដំណើរការពីម៉ោង13:00នាទីរ ហូតដល់ម៉ោង17:00នាទី ថ្ងៃសៅរ៍និងថ្ងៃអាទិត្យថ្ងៃទី29-30ខែមេសាឆ្នាំ2023ចាប់បើកដំណើរការពីម៉ោង13:00នាទី ដល់ម៉ោង17:00នាទីអាស្រ័យហេតុនេះសូមអេដាមលោកជំទាវលោកអង្ញាលោកលោកស្រីបងប្អូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងនិងប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តនានាមេត្តាចូលរួមសប្បាយចូលឆ្នាំថ្មី បន្តទៀតនៅក្នុង ក្រុងស្វាយរៀងតាមបណ្ដោយផ្លូវមុខសាលាខេត្តស្វាយរៀងឲ្យ